អូខេសួស្ដីទាំងអស់គ្នាហ្នឹងហើយហើយមួយរយៈនេះរៀងបាត់មុខខ្ញុំហ្នឹងហើយដោយសារខ្ញុំអត់សូវមានពេល record វីដេអូហើយតាមពិតអឺនគររាជបើយើងនិយាយពីបញ្ហា មានច្រើននិងមានច្រើនរហូតដល់ថ្នាក់ការពីប្រហែលថ្ងៃមុនហ្នឹងយើងឃើញ GM គាត់បានធ្វើការឡាយនិយាយពីរឿងនៃបញ្ហាដែល error មួយចំនួនហើយពីខ្ញុំទៅខ្ញុំក៏មិនជាបតោខាងណាដែរអ្វីដែលសំខាន់ជាងគេគឺ GM គាត់បានលើកឡើងតាក់ទងទៅនឹងបញ្ហារបស់ player ដែលគាត់លេងច្រើនគាត់បើកច្រើន hero ណាធ្វើឲ្យកាំងក្រុងអីខ្ញុំក៏មិនទាន់អឺដឹងថាហេតុអីក៏គាត់បើកច្រើន hero ដែរអាចលក្ខណៈ farm ប៉ុន្តែបើអ្វីដែលខ្ញុំគិតបើសិនជាករណីគាត់ farm ណាអ្នកទាំងអស់គ្នាបើសិនជាករណីគាត់ farm ខ្ញុំគិតថាគាត់ farm ត្រឹមដាក់អូតូអញ្ចឹងទៅវាអាច farm បាន item ប៉ុន្តែហេតុអីក៏គាត់បើក hero ដាក់ចំកណ្ដាលក្រុងចំអាច្រកចេញចូលកន្លែងក្រុង ហើយនឹងក៏ដាក់ហេរ៉ូចំកន្លែងអឺចំកន្លែងស៊ីរីវ៉ាតហ្នឹងហើយកន្លែងហ្នឹងណាហ្នឹងហើយកន្លែងហ្នឹងគឺយើងគួរពិចារណាដែរហេតុអីគណៈរ៉ូស៊ីគេដាក់កន្លែងហ្នឹងហើយខ្ញុំនិយាយនេះខ្ញុំអត់ចង់កាន់ជើងខាងណាទេហើយខ្ញុំក៏មិនដឹងពីណាអ្នកបើកដែរណាហើយដំណោះស្រាយអត់អីពិបាកទេតាមពិតគួរតែអាចធ្វើការសិត VPN វាដាក់ថាមកក្នុងមួយ PC អាចបើកបានត្រឹមតែ30ឬក៏40 10ហេរ៉ូអញ្ចឹងទៅបើសិនករណីគាត់រោស៊ីណាហ្នឹងហើយអាចកំណត់អញ្ចឹងវិញខ្ញុំគិតថាវាល្អហ្នឹងហើយអត់អាចបើកច្រើនបើកត្រឹម40 50ខ្ញុំគិតថាវាមិនធ្វើឲ្យកាំងឯក្រុងព្រោះតាមធម្មតាអឺមួយក្រុងមួយក្រុងអាចទុកមនុស្សបានប្រមាណឧទាហរណ៍ហ្នឹងណាហ្នឹងហើយអាចទុកបានតែ10000 player អញ្ចឹងតែវាចិត្តគ្រប់10000ហើយគឺទឹកតែវាចិត្តពេញកែវគឺវា error ហ្នឹងវាជារឿងធម្មតាហ្នឹងហើយមួយទៀតគឺតកតងទៅនឹងកន្លែងស៊ីមេ កន្លែង CMake គឺមាន hero ប្រភេទ hero ដែលអូតូតាមចាប់អោបយើងណាហ្នឹងហើយអា hero បែបហ្នឹងអីខ្ញុំគិតថាគួរតែអាច ban វាចោលបានហើយដោយសារវាមិនមែនជាប្រភេទ hero ច្រើនទេអាច ban ចោលទៅនឹងពមៀនហើយឬមួយក៏អាច ban ពីរម្ដងហើយឆែក VIP VPN ຕົកបើសិនករណីបុគ្គលម្នាក់ហ្នឹងនៅតែប្រើ VPN តែឯហ្នឹងធ្វើការបង្កើត hero មកគោ server អញ្ចឹងទៀតអញ្ចឹង ban VPN ចោលហ្មងទៅនឹងកន្លែងហ្នឹងក៏ល្អ ហើយចំពោះប្រភេទហេរ៉ូដែលដើរវ័យគេនៅប្រៃជីងហ្នឹងក៏ដូច គ្នាដែរគួរតែព្យាយាមនេះវាទៅ គួរតែព្យាយាម អាច ban hero នឹងចោលទៅណាមួយ player ក៏ record ច្រើនណាតាក់ទងទៅនឹងប្រភេទ hero ដែលធ្វើឲ្យវាមានបញ្ហានៅក្នុងក្រុងហ្នឹងប៉ុន្តែខ្ញុំមិនដឹងថា GM គាត់បានមើលឬក៏មិនបានទេហើយអ្វីដែលគាត់ like មុនគឺគាត់និយាយថាគាត់ព្យាយាម report ឡើងទៅអ្នកលើដែរខ្ញុំយល់ខ្ញុំយល់ពីរបៀបនៃការធ្វើការ មានន័យថាយើងជាបុគ្គលិកគេ ពាក្យថា GM អាម៉ាត់ GM មានន័យថា General Manager មែនទេវាអាចមានពាក្យផ្សេងពីនឹងតាមកន្លែងមួយមួយប៉ុន្តែខ្ញុំគិតថាវាប្រហែលជាពាក្យនឹង General Manager ហើយអញ្ចឹងគាត់មានសិទ្ធធ្វើទូទៅប៉ុន្តែខ្ញុំនឹងតែគេបើកសិទ្ធឲ្យគាត់អត់ទេណាហើយបើសិនឯកណៃដូចគាត់និយាយគាត់ថាបញ្ហាទាំងអស់គាត់ report ឡើង លើអញ្ចឹងមានថា GM ហ្នឹងគេអត់ផ្ដល់សិទ្ធឲ្យគាត់ទេអញ្ចឹងបញ្ហាគាត់ report ឡើងលើទាំងអស់អញ្ចឹងបើសិនករណីគាត់ report អញ្ចឹងដល់ពេលដែលបានលទ្ធផលមកវិញក៏វារៀងយូរដែរហ្នឹងហើយដោយសារអ្នកលើគេត្រូវការសម្រេចចិត្តក្នុងការធ្វើណាហ្នឹងហើយហើយកន្លែងហ្នឹងយើងជា player គួរតែយល់ចិត្ត GM ខ្លះផងចុងកាលថាឲ្យគាត់ស្ពឹកមកហើយអ្នកខ្លះជេរគាត់ទៀតហើយចំពោះខ្ញុំវិញមួយរយៈនេះមានអារម្មណ៍តានតឹងក្នុងការលេងណាដោយសារការចេញចូលក្រុងក៏វាវេទនាចេញចូលនឹងឯការស៊ីមេក៏មានការតាក់អឺមានមួយទៀតហ្នឹងហើយខ្ញុំបានដាក់ហេរ៉ូ ចោល Hero C May ចោលណាហ្នឹងហើយនៅ QZ ហើយខ្ញុំអត់ចង់បង្ហាញវីដេអូហ្នឹងទេហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាឃើញគេផុសក្នុងក្រុមហើយតាមពិតផុសពីរថ្ងៃហើយអឺគាត់បានផុសថាខ្ញុំ នឹងលេង hack ហ្នឹងហើយដោយសារ hero ខ្ញុំវៃងាប់ហើយវាកាត់កន្លែងអាដែលហ្នឹងអាម៉ានខ្ញុំនៅកន្លែងនឹងពងស៊ីមេអញ្ចឹងគាត់វៃខ្ញុំងាប់រួចវាវាងើបមកវាងើបនៅកន្លែងហ្នឹងហើយឈាមអត់មានទេហ្នឹងហើយហើយមើលទៅគាត់ថា hero វៃអត់ចេះងាប់អឺកន្លែងពាក្យថាអឺ វែកអត់ចេះងាប់មិនមែនវែកអត់ចេះងាប់ទេដោយសារពីគាត់មើលមកអត់ឃើញខ្ញុំធ្លាក់ពីលើលើលើនេះលើអាសត្វខ្ញុំជិះទេប៉ុន្តែពីខ្ញុំវិញខ្ញុំអង្គុយមើលដល់ពេលគាត់វែកហ្នឹងក៏ខ្ញុំអង្គុយមើលដែរហើយខ្ញុំដួលងើបដួលងើបដួលងើបហ្នឹងហើយប៉ុន្តែមិនដឹងមិនពេលដែលគាត់ថតផុសហ្នឹងគឺអត់ឃើញដួលងើបទេណាហើយមិនមែនវែកអត់ចេះងាប់ទេងាប់ហើយប៉ុន្តែអឺវាអត់ចូលទៅក្នុងក្រុងដោយសារអីគេដោយសារហេរ៉ូខ្ញុំពេលខ្ញុំបើកពេលព្រឹកឡើងវានៅ Delhi ហើយដល់ពេលខ្ញុំចេញពី Delhi មកខ្ញុំមកស៊ីមេនៅ QZ ដល់ពេលដែលស៊ីមេនៅ QZ វាកាំងដល់ពេលដើម្បីចំងាប់វាមានចូលក្រងកើតណាស់ហ្នឹងវាមានចូលក្រងកើតណាស់វាគ្រាន់តែ load mistake ប្រាប់ថា VR នៅក្នុង VR ដល់កន្លែង city full city full ដល់ពេលពាក្យចេញពាក្យ city full អញ្ចឹងគឺយើងអាចចូលក្រងបានអញ្ចឹងវានៅតែហ្នឹងអូខេនេះជាវីដេអូដែលគាត់បាននិយាយថាខ្ញុំ hack ហ្នឹងហើយអាចមើលបានហើយនេះនេះគាត់វាយបែបនេះណានេះ hero ខ្ញុំ ខេគាត់3ដូចវាអត់ត្រូវហ្មងគេវាដូចវាអត់ត្រូវហ៎អត់ចេះតែត្រូវដួលបាត់ហើយប៉ុន្តែខ្ញុំមិនដឹងថាម៉េចដែរប៉ុន្តែពីខ្ញុំវិញខ្ញុំអង្គុយមើលទៅឃើញហេរ៉ូខ្ញុំដួលតែពិតពេលហ្នឹងខ្ញុំក៏អង្គុយមើលដែរតានេះពេលហ្នឹងហ្នឹងគេដួលហ្នឹងហើយហើយមិនមែនអត់ងាប់ទេវានៅតែងាប់ហ្នឹងគ្រាន់តែវា server ហើយមួយទៀតដល់ពេលដែលដួលហើយងើបឡើងដែរអញ្ចឹងណាអឺអ្នកខ្លះណារីកមិនស្អីខ្ញុំស្បែកគង់អីណាអឺពីខ្ញុំឯងគ្រាន់តែចង់និយាយថានៅពេលដែលវាកាំង server នៅក្រុងណាមួយ យើងចេញពីក្រុងនោះមកដល់កន្លែងស៊ីមេហេរ៉ូយើងពេលដែលងាប់គឺវានៅកន្លែងហ្នឹងហើយវាអាចទៅកន្លែងផ្សេងហ្នឹងហើយអីមានអ្នកគាត់រីកមិនដែរគាត់គាត់ដឹងរឿងនឹងដែរអញ្ចឹងណាហើយសូមបញ្ជាក់មួយម៉ាត់ទៀតថាអានឹងគេមានហៅ hack ទេហ្នឹងហើយហើយខ្ញុំឃើញមានឆាតខ្លះណាគាត់ខមមិនបែបនេះវិញខ្ញុំមើលសិនអឺអ្នកខ្លះណាគាត់រីកមិនថាចេះវាមិនតែអាណាងាប់3 4ដងហើយអត់ អត់អើអ្វីបីបណ្ដងងាប់ហើយអត់រត់ជន់ក្នុងក្រុងវិញឯងតាមពិតកន្លែងនេះគាត់ចង់បញ្ជាក់ចេះវាមិនមែនសំខាន់អ្វីបី4ដងឲ្យហេរ៉ូខ្ញុំចូលក្រុងកើតទេអ្វីដែលសំខាន់ជាងគេគឺចង់និយាយថាតាសើអាក្រុងហ្នឹងយើងបុកប្រមាណប្រមាណដងវាចូលដូចនៅ daily អីតែច្រឡំអឺម្សិលមិញម្សិលមួយថ្ងៃតែច្រឡំគួយបុក10នាទីឲ្យចូលចាស់ហ្នឹងអ្នកក្នុងក្រុមខ្ញុំអ្នកក្នុងក្រុមជែកនេះនេះបុកមិនតិចជាង5 10នាទីបានចូលចុះ5 10នាទីគាត់បុកប្រមាណ100ដងហ្នឹងយើងគួរឲ្យដឹងកន្លែងហ្នឹង ហើយអ្នកខ្លះណាបើអត់ចេះទេមិនបាច់អីណាប្រឹងខមមិនយកមុខយកមាត់អីទេនឹងហើយបើអត់ដឹងថាវា server នឹងវា error មិនហ្នឹងហើយក៏គ្មានប្រើកម្មវិធីអីដែរនឹងឲ្យតែក្រុងវា server ហ្នឹងយើងធ្វើអញ្ចឹងវាដូចតែគ្នាហ្នឹងចូលទៅក្រុងណាវា server ចូលទៅឲ្យចុះសិនរួចចាញ់វាកន្លែងក្រុងហ្នឹងហើយទៅអង្គុយស៊ីមេតាងាប់ហើយវាកាត់តែកន្លែងដែរហ្នឹងហើយចំពោះ hero មួយចំនួនដូចជាការ អោបអីណាហ្នឹងវាប្រើកម្មវិធីជំនួយហើយដូច hero ដែលគាត់ដើរໄວគេក្នុងក្រុងអាហ្នឹងខ្ញុំមិនដឹងគាត់ធ្វើកាំងមិនដែរហើយមួយទៀតអា hero ផ្ទុះកម្មជ្រួចរហូតណាអាហ្នឹងក៏មិនដឹងមិនដែរហើយមួយរយៈក្រោយនេះក៏មានអាប្រភេទ hero មួយទៀតអាអីគេប្រើមក skill ចាញ់ដាវ100ឃើញគេវាយគ្នាមួយ BS អាប៉ាក់ KM ហ្នឹងហើយអាហ្នឹងអឺកវះដាវតែមួយហ្នឹងគឺវាចាញ់វាចាញ់ដាវចុង100ដាវហ្មងមកណាលេង BS មក skill ដាវហ្នឹងលេងងាប់បាត់អាហ្នឹងអាហ្នឹងចូលលក្ខណៈថា cheater ហើយ កន្លែងហ្នឹងដែលគេថាការប្រើកម្មវិធីជំនួយតែដូចរបស់ខ្ញុំអីមិញខ្ញុំឲ្យមើលអាហ្នឹងអត់មានអីជួយកើតទេអាហ្នឹងអាហ្នឹងវាគ្រាន់តែកាំងក្រុង server របស់ JX ទេហ្នឹងហើយខ្ញុំគ្រាន់តែចង់បញ្ជាក់បែបហ្នឹងអេថ្ងៃនេះតនេដែរដល់ពេលអញ្ចឹងរៀងខឹងអារឿងគេផុសនឹងដែរតាមពិតហើយខ្ញុំក៏មិនដឹងថាអ្នកផុសគាត់ផុសលក្ខណៈលេងសាយឬក៏មិនទេខ្ញុំអត់ដឹងដែរណាប៉ុន្តែអ្វីដែលសំខាន់គេគឺចង់បញ្ជាក់ថាហ្នឹងគេមានហៅ hack ទេវាកាំង server ទេហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាដែលបានកំពុងតែមើលវីដេអូនេះណា ខ្ញុំគិតថាគាត់ប្រហែលជាអាចដឹងថាតកតងរឿង server ហ្នឹងដែរអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមនិយាយប៉ុណ្្នឹងឥឡូវផងគួយចាំបីមេអ្នកនាងទី13ហើយចាំចិត្ត10នាទីដល់ក្រោកទេមិនដឹងជាគាត់ជាងដល់ណាទេងាប់ផាប្រមងើបវិញហ្នឹងហើយបើតែខ្ញុំដឹងដូចជា1ម៉ោងឬ1ម៉ោងកន្លះហ្នឹងខ្ញុំអត់ដឹងហើយពេលហ្នឹងអូខេអញ្ចឹងវីដេអូសូមនិយាយតែប៉ុណ្្នឹងទេហើយនិយាយទៅវារៀងតាំងទ្រូងដែរលេងមួយរយៈនេះដោយសារខ្វេះពិបាកពេកចេញចូលក្រុងក៏ពិបាកណាតោះស៊ីមេហ្នឹងតាក់ ជើងអាកន្លែងអឺច្រកក្រុងហ្នឹងតអូតអតអូតូត Sky Door ហ្នឹងក៏តាក់ជើងអាកន្លែងផ្លូវគេ Sky Door ហ្នឹងវាដាក់ hero កណ្ដាលក្រុងហ្នឹងមិនដឹងជាណាទេដាក់ហើយចាំមើលដំណោះស្រាយរបស់ GM គាត់ធ្វើអីបន្តទៀតសម្រាប់ការអាប់ដេតនៅថ្ងៃខាងមុខខ្ញុំគិតថាគាត់ប្រហែលជាអាចសម្រួល server ហ្នឹងខ្លះហ្នឹងហើយបើសិនជាករណីចង់ឲ្យមាន player លេងគួរតែសម្រួលកន្លែង server ហ្នឹងតិចហើយហើយបើអាច ban ban ចោលហ្មងទៅ ពួកប្រភេទ account ដែលគាត់ បង្កើតមកចោលបង្កើតមកចោលដាក់កាំងក្រងនឹងវាទុកក៏អត់បានប្រយោជន៍អីដែរយទៅព្រោះគាត់បង្កើត account មកចោលចឹងអត់មានដាក់ជា point ទេ account អស់ហ្នឹងយទៅហើយគួរតែគិតគូដល់ player ខ្លះផងដោយសារ player លេងបុកលុយអស់ច្រើនដែរហើយតែពេលមានបញ្ហាបែបហ្នឹងគឺគេរត់ចោលអស់ហើយណាអូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងណាហ្នឹងហើយអូខេអរគុណបាយបាយ